Bunhor and Sangyang Divya ឈ្មោះត្រឹមជា fan មិនងងជាស្នេហាអោយធ្វើយ៉ាងណាឬរួមលែកអារម្មណ៍ស្នេហ៍គេម្នាក់ឯងម្ដងសោកនោះយីប្រាប់ចំចំថា ល់ថាលោកជាអ្នកណាមកពីណាខ្ញុំនឹងព្រមថាខ្ញុំជួយចិត្តលោកពីតូចដល់ធំប៉ាតាមចិត្តកូនទាំងអស់ចុះហេតុអ្វីអនាគតកូនកូនមិនអាចសម្រេចខ្លួនឯងតើខ្ញុំជាអ្នកណាទើបហ៊ានប្រាថ្នានៅក្បែរនាងយ៉ាងនេះ kể tấm lặng cô